ឃុំខ្លួនអង្គញាជាសរននិងបពពួក8អ្នកទៀតករណីឆោបោកលុយពលរដ្ឋជាង2000គ្រួសារ Grand View ជឿជាក់លើទេពកោសលបុត្រធីតារបស់អស់លោកអ្នកចៅក្រមស៊ើបសួរនៃសាលាដំបងខេត្តកំពតបានសម្រេចឃុំខ្លួនអង្គញាជាសរនរួមនឹងបពពួក8នាក់ទៀតដាក់ពន្ធនាគារជាបណ្ដោះអាសន្នពីបទឆោបោកមានស្ថានទងួនទោសដែលបានប្រព្រឹត្តនៅភូមិបឹងនិមលនិងភូមិត្រពាំង3ស្រុកឈូខេត្តកំពតនិងស្រុកជុំកូរីខេត្តកំពត កាលពីថ្ងៃទី8ខែសីហាឆ្នាំ2018រហូតបច្ចុប្បន្នតាមមាត្រា377និង380នៃក្រម ព្រហ្មទណ្ឌនេះបើយោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់ចៅក្រមស៊ើបសួរនៃសាលាដំបងខេត្តកំពត នៅថ្ងៃទី27ខែមេសាឆ្នាំ2023ជនត្រូវចោទឈ្មោះជាសរនមានក្រមងារជាអង្គញាភេទប្រុសអាយុ38ឆ្នាំរស់នៅភូមិទួលឃុំលបើកស្រុកឈូកខេត្តកំពតរួមនឹងប៉ាពួក8នាក់ទៀតសូមជម្រាបថាអង្គញាជាសរនរួមនឹងប៉ាពួក8នាក់ទៀតត្រូវបានសមត្ថកិច្ចប៉ូលីសខេត្តកំពតចាប់ឃាត់ខ្លួនកាលពីថ្ងៃទី22ខែមេសាឆ្នាំ ឆ្នាំ2023ករណីធ្វើនំអត់ម្សៅយកលុយពីពលរដ្ឋចំនួន2461គ្រួសារសរុបជាទឹកប្រាក់ជិត40លានដុល្លារអាមេរិកក្រោមហេតុផលអភិវឌ្ឍគម្រោងដីឡូកាលពីព្រឹកថ្ងៃទី22ខែមេសាឆ្នាំ2023នោះដែរឯដាមម៉ៅធនិនអភិបាលនៃគណៈអភិបាលខេត្តកំពតបានចុះដោះស្រាយករណីក្រុមហ៊ុនអភិវឌ្ឍដីឡូជាសរន ជាមួយនឹងប្រជាពលរដ្ឋរាប់ពាន់គ្រួសារនៅបរិវេណវត្តអង្គឈូកឃុំឈូកស្រុកឈូកក្នុង នោះឯកឧត្តមម៉ៃធនិន បានត្រូវឲ្យក្រុមហ៊ុន អភិវឌ្ឍដីឡូជាសរនទទួលខុសត្រូវនិងចេញសងរាល់បំណុលដែលប្រជាពលរដ្ឋទៅខ្ចីធនាគារ ឬអ្នកមាន មកឲ្យក្រុមហ៊ុន ហើយប្លង់ផ្សេងផ្សេង ដែល ប្រជាពលរដ្ឋយកទៅដាក់ខ្ចីលុយនោះលោកជាសរនត្រូវយកមកឲ្យពលរដ្ឋវិញ ហើយចំពោះបងប្អូនដែលទិញដី បងលុយគ្រប់ចំនួនហើយតែមិនទាន់បានប្លង់លោកអភិបាលខេត្តកំពតនឹងឲ្យជំនាញចុះរៀបចំ ធ្វើប្លង់ជូនរហូតដល់ល្ងាចថ្ងៃដល់